រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរយើងមកសាកល្បងធ្វើមន់ដុតទឹកដូង ចង់ដឹងថាមន់ដុតទឹកដូងមានរសជាតិយ៉ាងណាតោះសាកល្បងធ្វើជាមួយគ្នាមន់ដុតទឹកដូង គ្រឿងផ្សំមានដូចជាមន់ចំនួន1ក្បាលបន្លែមានដូចជា យើង មានស្ពៃក្តោបទឹកត្រីស្ករសអំបិលប៊ីចេង ប្រេងខ្យងទឹកស៊ីអ៊ីវខ្ទឹមសនិងស្លឹកខ្ទឹមដូងខ្ចីសម្រាប់ដូងខ្ចីនេះផងដែរបងប្អូនអាចប្រើដូងធម្មតាចំនួន1ផ្លែសម្រាប់មន់មួយក្បាល តែបើប្រើដូងក្រអូបវាតូចត្រូវប្រើចំនួន2ផ្លែដំបូងយើងដាក់ទឹកដូងចូល រួចលួចអំបិលបន្តិចរួចហើយដាក់រ៉ូឌីកន្លះស្លាបព្រាបាយប៊ីចេងមួយចុងស្លាបព្រាបាយ ទឹកស៊ីអ៊ីវ2ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយរួចកូរចូលគ្នាឲ្យសព្វបន្ថែមជាមួយ នឹងខ្ទឹមសចំនួន3ដុំ បន្តមកទៀតយើងចាប់ផ្ដើមយកស្លឹកខ្ទឹមញាត់ចូលនៅក្នុងទ្រូងមាន់រួចហើយយកទៅដាក់នៅក្នុងខ្ទះ គ្របទុករួចយើងឧស្សាហ៍ប្រែវាចុះឡើងដើម្បីកុំឲ្យមាន់នឹងខ្លោចឬក៏ពណ៌ក្រហមមិនស្មើគ្នា នៅពេលដែលមន់របស់យើងកំពុងតែចំអិនយើងចាប់ផ្ដើមទៅធ្វើទឹកត្រីទាំងអស់គ្នាដំបូងត្រូវដាក់ខ្ទឹមសនិងម្ទេសចូលរួចដាក់ក្បិលចូលបន្តិច និងប៊ីចេងមួយចុងស្លាបព្រាបាយរួចបុកចូលគ្នាឲ្យម៉ត់ល្អនៅពេលម៉ត់បន្តិចហើយយើងដាក់ស្ករសចូលចំនួន2ស្លាបព្រាបាយ ទឹកត្រី2ស្លាបព្រាបាយក្រូចឆ្មា1ផ្លែរួចហើយកូរចូលគ្នាឲ្យសព្វជាការស្រេច។ យើងឃើញថាមន់របស់យើងក្រហមនឹងឆ្អិនបានល្អហើយអញ្ចឹងហើយយើងចាប់ផ្ដើមដាក់ស្ពៃក្តោបចូលចំពោះបន្លែយើងអាចដាក់ជុំវិញមន់រួចគ្របទុកមួយសន្ទុះ ដើម្បីឲ្យបន្លែទន់និងចូលជាតិជាមួយនឹងទឹកដុតមន់។ ឥឡូវនេះយើងឃើញថាបន្លែរបស់យើងទន់ល្អហើយហើយក៏ចូលជាតិបាន ល្អដែរអញ្ចឹងយើងចាប់ផ្ដើមស្រង់បន្លែចេញចំណែកមាន់យើងអាចទុកឲ្យរីងទឹកបន្តិច ដើម្បីឲ្យមាន់យើងឆ្អិនបានល្អមាន់ដុតទឹកដូងរបស់យើងឃើញថាបានឆ្អិន ល្អហើយរសជាតិវិញក៏ឆ្ងាញ់ណាស់ដែរដូច្នេះហើយបងប្អូនទាំងអស់គ្នាសូមសាកល្បងធ្វើបាននៅផ្ទះចំពោះមាន់ដុតទឹកដូងនេះយើងអត់ ប្រើស្ករទេដោយសារទឹកដូងមានជាតិផ្អែមនៅក្នុងនឹងស្រាប់ហើយ